បាទជំរាបសួរអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មី បាទនៅក្នុងវីដេអូថ្ងៃនេះគឺខ្ញុំចង់ចែងវីដេអូបាទនៅក៏ដូចជាប្រាប់ទៅកាន់អ្នកនរគ្នានៅពេលដែលបាត់ Facebook អឺបាត់លក្ខណៈថាយើងបាត់ Facebook ចាស់ហើយយើងចង់ផ្ដាច់ Facebook ហ្នឹងចេញពី account Mobile Legend យើងដើម្បីភ្ជាប់ទៅកាន់ Facebook ថ្មីតែយើងអាចធ្វើបានអត់នៅពេលដែលយើងបាត់ Facebook អាចយើង connect ហ្នឹងតែយើងចង់ផ្ដាច់វាចេញពី Mobile Legend ហើយតែយើងបាត់ Facebook អញ្ចឹងណាហើយយើងដាក់ Facebook ថ្មីដែលយើងអាចដាក់បានឬអត់ អឺវីដេអូហ្នឹងក៏ខ្ញុំចង់ចេញទៅកាន់ប្រូម្នាក់ដែរដែលគាត់បានខមមិនសួរខ្ញុំថាបង Facebook ខ្ញុំបាត់ប៉ុន្តែខ្ញុំចង់ដក connect Facebook ហ្នឹងចេញទៅ connect មើល Facebook ថ្មីមួយទៀតតើបានអត់បាទគឺចម្លើយគឺវាបានបាទហើយគឺងាយស្រួលទេអឺក៏វីដេអូហ្នឹងក៏ចង់ចេញទៅកាន់អ្នកទាំងអស់គ្នាក៏ដូចជាគាត់ផងដែរបាទអញ្ចឹងបាទមុនឈានចូលវីដេអូបាទកុំភ្លេចបាទចុច like និងធ្វើការ subscribe ជូនខ្ញុំម្នាក់មួយផងអ្នកទាំងអស់គ្នាដើម្បីផ្ដល់ជាកម្លាំងចិត្ត ក្នុងការធ្វើវីដេអូបន្ថែមទៀតតោះឥឡូវយើងចូលមកកាន់វីដេអូរបស់យើងអឺនិយាយចំទៅគឺអាវីដេអូហ្នឹងគឺខ្ញុំធ្លាប់ចេញម្ដងដែររបៀប connect ដកកណិត Facebook ចេញហ្នឹងជាមួយនឹង Game Center ហ្នឹងបើគឺវាងាយស្រួលទេតែឥឡូវនេះមើលឧទាហរណ៍តែយើងបាត់ Facebook ទោះបីជា Facebook ហ្នឹងវាបាត់ប្រហែលឆ្នាំក៏យើងអាចដកវាបានដែរបើចឹងដំបូងឡើយអ្នកគ្នាចូលទៅ Account Center មកគេចុចផ្លាច់មួយមកបន្ទាប់ទៅអ្នកគ្នាចុចយកកន្លែង Disconnect 3OD Party Account បាទចុចកន្លែងនឹងផ្លាច់មួយទៀតមកអញ្ចឹងគឺវាអត់មានពិបាកទេយើងគ្រាន់តែដករីលើកមុនអញ្ចឹងណាគ្នានេះគ្រាន់តែខ្ញុំចង់ចេញវីដេអូនេះអញ្ចឹងណាដោយសារតែកុំអោយថាខ្ញុំអត់ចេញវីដេអូកុំអោយគាត់ពិបាកមើលអញ្ចឹងក៏ខ្ញុំចេញវីដេអូហ្មងទៅ ចឹងខ្ញុំចុចទៅលើកន្លែងកណ្ដិច Facebook នឹងផ្លាច់ជាងមួយមកនេះបាទចឹងចុចយកខាងក្រោមបាទអញ្ចឹងគឺវាអត់មានពិបាកទេអឺគ្រាន់តែ send លេខកូដ send ឲ្យចូលទៅ Gmail កណិចមួយ Mobile Legend យើងហ្នឹងគ្រាន់តែវា send លេខកូដចូលទៅអ្នកគ្នាយកលេខកូដមកផាសទៅចុច next ទៅគឺវាដកឲ្យយើងបាត់ទៅហើយហើយយើងទៅកណិច Facebook ថ្មីដែរអឺបើនិយាយចំទៅគឺវាអត់សំខាន់ទៅលើ Facebook បាត់ឬមួយក៏ Facebook នៅទេបាទគឺវាអត់សំខាន់ Facebook បាត់ឬមួយក៏ Facebook នៅទេសំខាន់តែយើងមាន Gmail កណិចជាមួយនឹង Mobile Legend ហ្នឹង វិសាលេខូដបោចទៅគឺយើងយកលេខកូដមកដាក់ផាសចូលគឺយើងអាចដកវាបានទៅកណ្ដាល Facebook ថ្មីបាទអញ្ចឹងវាអត់មានពាក់ព័ន្ធជាមួយ Facebook បាទ Facebook នៅទេបាទអញ្ចឹងគឺងាយស្រួលទេហើយខ្ញុំអត់ធ្វើវីដេអូចុច connect ដកចុះដកឡើងដោយសារខ្ញុំខ្លាចចុះមកទៅ GM នៅក្នុងនេះដោយសារខ្ញុំដកវាចុះដកឡើងអញ្ចឹងណាជាខ្ញុំមកដកម្ដងទៀតទេអញ្ចឹងគឺវាមានពាក់ព័ន្ធជាមួយនឹង Facebook បាត់ឬមួយក៏ Facebook នៅទេអ្នកនសំខាន់គឺយើងមាន Gmail ហ្នឹងទៅគឺ send ទៅបានហើយហើយខ្ញុំមកធ្វើទេទេខ្លាចដោយសារតែខ្លាចជាប់ content GM អញ្ចឹងណា អឺដោយសារតែខ្ញុំទំតែដកវាចុះដកឡើងខ្លាចចុះមកទៅជាបាទបាទអញ្ចឹងគឺខ្ញុំអត់ធ្វើទេគ្រាន់តែធ្វើដូចខ្ញុំប្រាប់ទៅបាទគឺវាអត់មានពាក់ព័ន្ធទេជាមួយនឹង Facebook បាត់ Facebook នៅទេបាទអញ្ចឹងវីដេអូនេះក៏ចង់ចេញប្រាប់ទៅកាន់អ្នកនរគ្នាក៏ដូចជាគាត់ទៅប៉ុណ្្នឹងដែរបាទអញ្ចឹងក៏អរគុណអ្នកនរគ្នាបាទជួបគ្នានៅវីដេអូក្រោយទៀតបាទបាយបាយ